ព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវអ្នកនៅក្បែរថែខ្ញុំ បារម្ភ ពេលខ្ញុំត្រូវការរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួ កូនរាល់ថ្ងៃឲ្យតែមានម៉ែនៅក្បែរខ្ញុំខ្ញុំមិនដែលហត់ទេពោលធ្លាប់ប្រាប់ខ្ញុំថាខ្ញុំឈ្មោះកែវកែវជាឈ្មោះដែលរឹងមាំមុខមុខមិនទន់ទេតាទៅហៀមឯបងណាកុំក្បាលខូចលីហ៎ ơ, mày lùng tật Mà trôi kia trôi kia Ôi, ờ, mày ai mà lùng tật bia hả mùi. Sen, sen, phải dạy ôn tinh Tinh tinh. tinh không là Mà mà លោកអ្នកជាបងខ្ញុំតែជាមនុស្សតតខំត្រឹមបងទិញនំអីបងអត់ទិញទេអូនអត់ទិញមកអូនមកទិញនំអីមកមក មសិនទៅខ្ញុំទិញមកផ្ញើម៉ែម៉ែទុកនឹងសិនទៅកូនតិចទៀតបានម៉ែឃ្លានម៉ែទៅទៅហូបបាយរួចទេចាម៉ែនេះកូននេះចាប់យកពាក់កដាទៅណាទុកឲ្យម៉ែទៅពាក់កដាទៅវាច្រើននេះម៉ែហូបអត់អស់ទេអត់ទេម៉ែខ្ញុំអត់ឃ្លានទេនេះខ្ញុំទិញឲ្យម៉ែតា chọn đi cho nó con ត់ទេបងឆ្អែតហើយញ៉ាំមកច្រើនច្រើនណាណាអូនឆ្ងាញ់ហ៎ផាឆ្ងាញ់ណាបងកែវខ្ញុំអត់ដែលបានហូបបងអែមនេះតាំងពីមុនមកទេចាំបងទិញផ្ញើទៀតណាពេលបងទៅលក់នៅផ្សារបើបងលក់ដាច់ចាំបងទិញឲ្យហូបទៀតណាទៅនាំគ្នាហូបឲ្យច្រើនច្រើនណាមិនបាច់គិតបងទេបងឆ្អែតហើយពេលមុននេះខ្ញុំបានឃើញបង្ការហូបអីទេនាំគ្នាហូបឲ្យឆ្អែតទៅបងអីទេឲ្យតពូឯងឆ្ងាញ់ហូបឆ្អែតណា បងក៏សប្បាយចិត្តដែរបងកែវអានេះគេហៅប៉ាអែមអីគេបងគេហៅប៉ាអែមបបរស្ដែកខៀវថ្ងៃណាបងកែវខ្ញុំចង់ហូបទៀតបងកែវពេលណាទិញឲ្យខ្ញុំហូបទៀតពេលណាដែលបងលក់ដាច់ចាបងនឹងអាសាទិញផ្អែមនឹងឲ្យពួកឯងហូបទៀតទៅណាពួកឯងហូបណាតាឥឡូវយើងចាប់ផ្ដើម ហើយទាំងអស់គ្នាទំព័រទី24ឃើញអត់មេរៀនថ្មីបងប្អូនតើឥឡូវណាគេស្ម័គ្រចិត្តអានមុនគេខ្ញុំអ្នកគ្រូតើអញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមទៀងស្ដាប់មិត្តភ័ក្ដិយើងអានមេរៀនអ្នកគ្រូនឹងចាប់ផ្ដើមឲ្យអ្នកទាំងអស់គ្នាអានម្ដងម្នាក់ម្ដងម្នាក់តោះចាប់ផ្ដើមមេរៀនទី24រឿងកូនទន្សាយនិងកូនឆ្មាអំណានថ្ងៃអាទិត្យមួយកូនទន្សាយតូនីបានទៅលេងផ្ទះឆ្មាបបោតូនីឃើញបបោឈប់ ឡើងអានមេរៀនបន្តពីមិត្តភ័ក្តិយើងតោះអឺក៏ក៏គេមានថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាខំរឿយរឿយឬខំឲ្យដាច់កៅអ្នកគ្រូអានមេរៀនបន្តណាមិនឲ្យឆ្លើយបញ្យល់ពាក្យឯណាខ្ញុំសុំទោសអ្នកគ្រូកៅអារម្មណ៍ដល់ណាយហ្នឹង តោះចាប់ដើមអានឡើងវិញក៏បានដែរថ្ងៃមួយកូនទន្សាយតូននេះបានទៅលេងផ្ទះឆ្មាបបោអ្នកគ្រូប៉ែតខ្ញុំចង់ទិញថ្នាំលើឈាមហើយនឹងថ្នាំអ្នកមានជំងឺហត់ណាពេញនៅណាគេដាក់ក្មួយអឺទិញឲ្យម៉ែខ្ញុំអ្នកគ្រូគាត់អត់បានលេបថ្នាំច្រើនថ្ងៃទេឥឡូវជំងឺគាត់ធ្វើຕົកខ្លាំងណាអ្នកគ្រូជួយផ្សំថ្នាំឲ្យខ្ញុំផងណាចា គាត់លេបមុនពិសាបាយមួយថ្ងៃ3ដងព្រឹកម្ដងថ្ងៃម្ដងងាយម្ដងណាក្មួយចាចាអស់ប៉ុន្មានដែរណាគ្រូអស់30000តែខ្ញុំមានតែ15000ហ្នឹងណាគ្រូ ចាំល្ងាចទេចាំខ្ញុំយកលុយមកឲ្យអ្នកគ្រូថែមបានអត់អ្នកគ្រូខ្ញុំអត់កំហុសអីណាអ្នកគ្រូខ្ញុំសុំបងម៉ែខ្ញុំគាត់ត្រូវការឆ្នាំនឹងម៉ែនមិនអីទេក្មួយចាំល្ងាចចាំយកឲ្យអ្នកគ្រូក៏បានដែរអញ្ចឹងខ្ញុំអរគុណអ្នកគ្រូខ្ញុំលាទៅសិនណាចាំល្ងាចតិចខ្ញុំយកលុយមកឲ្យអ្នកគ្រូគ្រប់ទាំងអស់ចាអេក្មួយឆ្នាំហ្នឹងរៀងប្រហែលលេបតិចណាឲ្យគាត់ញ៉ាំឲ្យបានគ្រប់គ្រាន់គេឲ្យបានច្រើនណាក្មួយចា អត់ដែរចាក់ចោលហ្មងទៅមិនងាយទេអាដាប់បាយបងយកបាយកុំចោលបងហ្នឹងឯងខ្ញុំចង់បានណាព្រោះប្អូនខ្ញុំមានដែរហើយណាមួយលក់នំមកតន់ដាច់ដល់ពេលចង់មានលុយទិញបដោះគោយកបានឯងចង់បានហ្នឹងមែនចាំបងដាក់ចានអោចានបងញ៉ាំបងញ៉ាំបងនេះបងញ៉ាំបងញ៉ាំបង ấy chăng chăng chăng chăng chăng chăng chăng chăng chăng chăng chăng nè nè nè nhầm bố ấy ន្លែងគ្នាច្រើនពេកក្អែច្រើនណាស់ណាបងប្រាប់ម៉ាន់ដងឲ្យថាពេលចេញលេងកុំឲ្យរត់លេងច្រើនពេកហើយមើលឲ្យសិតតែក្អែលមើលសែងមកនេះហើយក្អែច្រើនម៉េចហ្នឹងហ៎បងកែវកុំបោះខ្លាំងពេកខ្ញុំឈឺខ្លាំងណាស់អត់ទេសែងក្អែច្រើនណាស់ណានេះបងអត់ដោះទេតិចកើតល្មោហ่ะបងនិយាយប្រាំស្ដាប់ទេ ពេលចេញលេងកុំឲ្យរត់លេងច្រើនពេកឃើញឯងខ្លួនឲ្យសិតតែក្អែលសៃផាដូចមិនសូវមានទេតែមិនអត់ឯងក្អែច្រើនម៉េច មកមកនេះមកដល់សាប៊ូអើយកំលេងជះទឹកមើលតែជះតែបន្តិចតើបានហើយបានហើយកុំបលែងគ្នាច្រើនពេកប្រយ័ត្នល្អិលមើលឆោឲ្យស្ងៀមស្ងៀមមើល មកលេដៃមកបងកៅហ่ะប្រាប់មិនអត់ដូចអត់ឃើញបងទៅរៀនចឹងមែនហើយបងកៅមកចឹងអូបងសុំច្បាប់គ្រូទៅលក់នំហ្នឹងឯងស្អែកបងទៅរៀនវិញឯងចឹងទេអូហើយមកមកបានហើយមកមកកុំសួរច្រើនពេកបងដុសក្អែលឲ្យក្អែលច្រើនជាងគេផងកុំជះខ្លាំងខ្លាំងពេកសាមបងអស់ហើយនេះ ខ្ញុំធំធាត់ជាមួយពីនេះមិនចេះទេមិនចេះតែមានសំណាងបានស្គាល់អ្នកខ្ញុំពេញចិត្តការលះបង់ការបារម្ភភាពជឿជាក់អាចយកឈ្នះឧបសគ្គគ្រប់ផ្លូវ ព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវ Osarian Diaries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 បោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះ បុលជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំ តែជាមនុស្សតូចខំត្រូវរងងារក្តៅខំត្រូវអ្នកនៅក្បែរថែខ្ញុំ បារម្ភពេលខ្ញុំត្រូវ ការូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ រងមើលថែខ្ញុំកាន់ដៃតើកាន់បញ្ហាមិនទុំខ្ញុំចោលព្រោះអ្នកជាបងនំអើយនំនំកងនំបងសំនំខូចដៅដៅឆ្ងាញ់ណាពូមីងបងបងជួយទិញនំខ្ញុំមួយហ៎បងនំអ្ហ៎ចាអឺបងអត់ទិញទេអូន ជួយទិញនំខ្ញុំមួយពីរទៅបងបងទៅមកផ្សារមិញហ្នឹងញ៉ាំហើយហ្នឹងចាំឲ្យក្រោយចាំបងជួយទិញណានំអើយនំនំកងនំពងសំនំក្រួចនំមែនចាបងឲ្យនំកងខ្ញុំ4មើលជក់អស្រួលកុំឲ្យស្គរចាចាបងចា ប្រាក់ទិញថ្នាំឲ្យម៉ែនិងប្អូនបានទៅរៀនខ្ញុំត្រូវតែតស៊ូទោះបីជីវិតមួយនេះត្រូវជួបរឿងអីក៏ដោយក៏ខ្ញុំមិនខ្លាចដែរខ្ញុំមិនតូចចិត្តទេ ដែលកើតមកជាកូនអ្នកក្រតែខ្ញុំសប្បាយចិត្តណាស់ដែលមានម៉ែហើយនិងប្អូននៅក្បែរគេមានសំណាងដែលបានស្លៀកពាក់ស្អាតបានទៅរៀនខ្ញុំមានតែត្រេកអរជាមួយជីវិតគេដែលមានសំណាងជាងខ្ញុំ មក្តៅក្តៅឆ្ងាញ់ឆ្ងាញ់ណាពូមីងជួយទិញម្នាក់មួយមកនំក្តៅក្តៅថ្មីថ្មីនំអើយនំនំកងនំប៉ងសំនំក្រូចនំកងនំប៉ងសំនំក្រូចអូននំលក់មកយកអឺនំមួយ500បងចោលបងបាញ់មកយកនំក្រូច 건방 កប់មើលមកកែវ៉ានេះអានថាមកខ្ញុំអានអត់ចេះកន្លែងណាអាខាងលើនេះខ្ញុំអានអត់ដាច់ទេអូអានេះមែនអានេះគេអានថាខ្វាចដៃខ្វាចអញ្ចឹងចាំស្ដាប់បងណាហើយចាំប្រកបតាមបងខជើងវដាក់ស្រៈអានិងចខ្ញុំអានថាខ្វាច់មានប្រកបសាកមើល បាទបងផាហ៊ានអីនឹងអូនខ្ញុំរៀនសូត្រមេលេខបង តាអត់សូវចាំទេ បងកែវសូត្រមេ2ខ្ញុំស្ដាប់តិចមើលអញ្ចឹងចាំស្ដាប់បងណាខៃលោឆាប់ចាំ2ម្ដង2 2 2ដង4 2 3ដង6 2 4ដង8 2 5ដង10អូនឯងហ៊ានសូត្រមើលខ្ញុំចេះហើយមួយកែវ ខ្ញុំសាកសួរខ្លួនឯងម្ដងសិនអញ្ចឹងនាំគ្នារៀនណាបងទៅដាំទឹកសិនបងគ្រឿងបាយណាផា បងកែវអត់ទាន់ឃើញមកវិញទៀតខ្ញុំមិនដឹងទេបងបងកែវដឹងទៅលក់នំដល់ណាក៏ខ្ញុំមិនឃើញដែរខ្ញុំក៏ឃ្លានបាយដែរមិនសេងចឹងយើងអង្គុយចាំបងកែវសិនណាចឹងក្រែងរត់តិចទៀតក៏មកដល់មិនតាបងឃ្លានបាយណាផើយម៉ែក៏ឃ្លានបាយណាស្មានេះហើយអញ្ចឹងបងឯងអង្គុយចាំខ្ញុំលើខែនឹងសិនហើយខ្ញុំទៅដាំបាយមួយថ្ងៃហូបឯងចេះដាំបាយផងផាខ្ញុំឃើញមកកៅ ដាំខ្ញុំក៏លបមើលគាត់ទៅតែថ្ងៃនេះខ្ញុំសាកដាំខ្លួនឯងម្ដងចង់ឯងទៅដាំចុះផាបងអង្គុយចាំមើលផ្លូវអង្គែវកូនអើយកូនយកកថាម៉ែតិចមើលកូនអើយកូន យកកថាមកតិចមើលចាញ់ម៉ែហើយសាក់តែមើលមើល បងដាំបាយទុកពីព្រលឹមលើក្រោយកុំដាំបាយអញ្ចឹងទៀតលឺនៅចាបងកែវខ្ញុំសុំទោសបងណែហ៊ានដាំទុកចោលហើយកែវកែវផ្សែងស្អីគេនឹងច្រើនម្ល៉េះកូនអត់អត់អីទេម៉ាអត់អីទេល្ងើកភ្លើងវាធ្លាក់ចូលសកៃដងហ្នឹងម៉ែ អ្នកគ្រូពេទ្យជួយផ្សំឆ្នាំឲ្យម៉ាខ្ញុំដោយលើមុនផងនេះសបកឆ្នាំហើយចូលគាត់លេបថ្ងៃមុនបានធូរខ្លះអត់ក្មួយចាបានធូរខ្លះហើយអ្នកគ្រូហើយគាត់ឈឺយូរនៅក្មួយគាត់ឈឺ8ខែហើយឃើញណាលក់នំរហងៃចឹងក្មួយបានចូលរៀនខ្លះអត់ហ្នឹងបានចូលខ្លះអត់ខ្លះអ្នកគ្រូគ្រូជាប់រវល់ដើរលក់នំហើយក្មួយអត់មានឪពុកទេអី ពុកខ្ញុំគាត់ស្លាប់បាត់ហើយអញ្ចឹងចាំទេចាំលោកគ្រូសុំឆ្នាំឲ្យចាអ្នកគ្រូអ្នកមួយចាអរគុណអ្នកគ្រូ គ្រូរៀនចង់និយាយជាមួយកែវអ្នកគ្រូអ្នកគ្រូមានរឿងអីចង់និយាយជាមួយខ្ញុំកែវនេះកែវបាត់ប្រហែលថ្ងៃអត់ឃើញទៅសាលារៀនកែវមកលក់នំហ្នឹងទេ គ្រូដឹងហាកែវជាកូនបង ដែលកតញ្ញូនៅក្នុងគ្រួសារហើយកែវក៏ត្រូវទទួលបន្ទុកច្រើនដែរតែអ្នកគ្រូមកនេះណាគ្រាន់តែចង់ឲ្យកែវត្រឡប់ទៅរៀនវិញទេអត់ទេអ្នកគ្រូខ្ញុំអត់អាចទៅរៀនវិញបានទេហាត់អីទៅកែវមិនក៏កែវទៅរៀនវិញមិនបានឥឡូវចេះចង់ណា អ្នកគ្រូលើកទឹកចិត្តកែវឲ្យកែវទៅរៀនវិញ អ្នកគ្រូនឹងសម្រួលជាមួយលោកនាយកឲ្យកែវខ្ញុំខ្វះខាតខ្លាំងណាស់អ្នកគ្រូម៉ែខ្ញុំឈឺចឹងធ្វើទុករាល់ថ្ងៃខ្ញុំលក់បានតិចតួចត្រូវបាត់បៀតទុកហូបចុកទុកហលុយទិញថ្នាំឲ្យម៉ែហើយឲ្យប្អូនតូចទៅរៀនទៀតតាំង អ្នកគ្រូមិនដឹងថាកែវពិបាកដល់ថ្នាក់ហ្នឹងឯងខ្ញុំចង់ហ៊ានខ្ញុំចង់ចាស់ដូចគេអ្នកគ្រូព្រោះអ្នកជាបងខ្ញុំតែជាមនុស្សបងខំត្រូវ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ នឹងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិនរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះ បុលជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខំត្រូវតែខ្ញុំមិនដឹងថាត្រូវតែពឹងពាក់ណាគេក្រៅពីខ្លួនឯងខ្ញុំសុខចិត្តអត់ទៅរៀន ដើម្បីយកលុយមកព្យាបាលម៉ែឲ្យប្អូនខ្ញុំបានទៅរៀនបើខ្ញុំធ្វើអញ្ចឹងម៉ែខ្ញុំឲ្យប្អូនខ្ញុំ ទៅពឹងណាគេបានកៅសិស្សល្អរបស់អ្នកគ្រូកៅត្រូវចាំណាកៅត្រូវតែទៅរៀនវិញណាព្រោះកៅនៅក្មេងហើយកៅរៀនបកាទៀតអ្នកគ្រូស្ដាយណាស់ដែលកៅឈប់រៀនកៅគួរតែត្រឡប់ទៅវិញទៅណា អ្នកគ្រូប្រាប់កៅទៅចាស់ណាយើងជាកូនអ្នកក្រ គ្មានអ្វីទីពឹងក្រៅពីចំណេះដឹងរបស់ខ្លួនទេកែវខ្ញុំអរគុណអ្នកគ្រូខ្លាំងណាស់អ្នកគ្រូដែលមាន ចិត្តមេត្តាដល់ខ្ញុំតែខ្ញុំពិតជាអត់អាចទៅរៀនវិញបានទេបើខ្ញុំទៅរៀនបានណាគេកាត់ពីម៉ែខ្ញុំហើយអូនខ្ញុំជីវិតណាគឺបែបនេះកែវកែវត្រូវតស៊ូដើម្បីម៉ែនិងប្អូនហើយអ្នកគ្រូក៏សប្បាយចិត្តដែរ ដែលមានសិស្សដែលប្រកែតស៊ូដូចជាកែវប្រកែតស៊ូក្នុងជីវិតមិនចេះរាថយកែវសិស្សល្អរបស់ អ្នកគ្រូមើលចូលមកនេះសិនបងអូននំមកគេខ្លះណាអូននំកោត្រាវបងនំថ្មីថ្មីក្តៅក្តៅឆ្ងាញ់ណាបង មើលច្រយបង4មើលចាចាបងចាហើយមួយម៉ាន1500បងហ្នឹងហើយច្រយបង4មកចឹងណាបងអរគុណបងបងអាវចជុះហ្នឹងមួយម៉ានបងហើយយូនឯងស្រឡាញ់ចង់បាន អាវមនុស្សធំឬមនុស្សតូចយូនអឺយកអាវកូនក្មេង7 8ឆ្នាំមកបងក្មេងស្រីក្មេងប្រុសហ្នឹងហើយមើលសិនមានស្អាតស្អាតច្រើនអូនចាបង ដល់ពេលនេះបងណៃមើលសពុតមើលខោអីមួយទៀតទៅមួយ3 3000ទេអូនអត់ទេបងខ្ញុំមានលុយអត់សូវច្រើនទេយកប៉ុណ្ណឹងសិនបានទេបងអើយអ្នកផ្សារដូចគ្នាទេលក់ឃើញមុខគ្នារាល់រាល់ថ្ងៃសោះយកទៅសិនទៅមានប៉ុណ្ណាឲ្យប៉ុណ្ណឹងសិនមកចាចាបងអរគុណច្រើនណាបង បងឯង5000សិនណាបងខ្ញុំស្អែកខ្ញុំលក់បានខ្ញុំយកលុយម៉ែបងឯងទៀតណាអរគុណបង គុណបងហើយដែលតែងឲ្យខ្ញុំ បងកែវខ្ញុំមានអាវថ្មី ពាក់នឹងគេហើយពេលទៅវត្តខ្ញុំនឹងបានពាក់អាវស្អាតដូចគេហើយនៅមានទៀតបងទិញសភៅឲ្យពួកឯងទុកពិសេសម្នាក់មួយក្បាលទៀតណាបងកែវទិញសភៅឲ្យពួកខ្ញុំទៀតផងឯងបងកែវទិញសភៅឲ្យខ្ញុំហើយ ខ្ញុំបានសភៅមួយក្បាលទៀតហើយ មួយក្បាលអាសេអាសំមួយក្បាលអាសេលេខបងកែវទិញអញ្ចឹងអស់លុយច្រើនអត់មិនអីទេឲ្យតពុឯងបានទៅសេ ហើយ មានកៅពាក់ស្អាតគេ បងសប្បាយចិត្តអីបងចង់ឃើញប្អូនបងទាំងពីរនេះមានសភៅទៅសេហើយមានកៅពាក់សំរុំនឹងគេបងកែវអាបងមិនទិញកៅខ្លួនឯងទេមែនហើយបងកែវបងស្លៀកពាក់ខោអាវចាស់ចាស់ហ្នឹងហើយខ្ញុំណា លែងឃើញបងទៅរៀនដូចមុនហើយបងមានរឿងអីមែនមកកែវអឺបងលែងទៅរៀនហើយចាំដល់ពេលម៉ែធូបានបងទៅរៀនវិញបងនៅលក់នំសិន បងណាទិញឲ្យពួកឯងមុន ហើយបន្តិចទៀតណាបងនឹងទិញឲ្យខ្លួនឯងហើយនឹងទិញឲ្យម៉ែឯងណាកុំគិតពីបងអីសន្យានឹងបងណាថាត្រូវតែខំរៀនកុំឲ្យបងអស់សង្ឃឹមទោះបីជាយើងក្រយ៉ាងណាក៏ដោយ តែយើងត្រូវតែមានចំណេះដឹង ថ្ងៃក្រោយយើងនឹងឡើងពិបាកដូចពេលនេះទៀតហើយបាទមកកែវខ្ញុំសន្យានឹងបង ខ្ញុំនឹងខំប្រឹងរៀនមិនឲ្យបងអស់សង្ឃឹមទេខ្ញុំក៏អញ្ចឹងដែរបងកែវខ្ញុំនឹងរៀនឲ្យពូកាដើម្បីបងហើយនឹងម៉ែហើយខ្ញុំនឹងមិនធ្វើឲ្យបងពិបាកចិត្តទេ វាចេះនេះម៉ែឪឯងមែនទេបងម៉ែខ្ញុំមិនដឹងអីទេគាត់ទេអ្នកមហត់បុកខ្ញុំបាននំនឹងវាកំប៉ុមអញ្ចឹងអស់យើងប្រាប់ហើយមែនទេថាយើងមិនបានធ្វើទេណែមានរឿងអីហ្នឹងហើយមិនបានហៅវាយគេអញ្ចឹងខ្ញុំមិនបានវាយខ្ញុំគាត់កំរាមតាកំរាមនេះហ่าយើងឃើញច្បាស់ដល់ផ្នែកអីពួកឯងចាប់បកាយទៀតមែនទេបានហើយឈប់ខ្ញុំទៅកែមានរឿងអីប្រាប់ខ្ញុំមកគាត់ហត់មកបុកខ្ញុំ ហើយឥឡូវខ្ញុំខ្ញុំកពប់អស់ហើយមកផឹកនឹងខ្ញុំតាមលក់បាន1000ទេហើយខ្ញុំនឹងខ្ញុំទិញពីគេខ្ញុំមកលក់តទៀតខ្ញុំមិនធ្វើខ្លួនឯងទេហើយបើគាត់ថយកពប់អស់អញ្ចឹងខ្ញុំមានលុយណាទិញទៀតបើគាត់អត់ព្រមសងខ្ញុំផងនឹងងាប់ហើយនេះនំអាថាហ្នឹងតាចំណេញបានប្រហែលលុយពួកឯងចេះធ្វើអញ្ចឹងដាក់តែគេទៅកើតអត់មានចេះអាណិតគេទេហីនេះប៉បងប្អូនបើតើ ទូនំលោកបណ្ដាឆាប់សងគេភ្លាមនេះនំមិនថាសោះពួកឯងប្រងរត់ដែរមែននេះយើងហ្នឹងមនុស្សដូចគ្នាទេវ៉ៃចេះអាណិតគេផងកុំមកដាក់លុកឈ្មោះនៅក្នុងសាលាណាវ៉ៃសងវាទៅកុំឲ្យស្អុយឈ្មោះវាមិនប្រមាណទេ ចាត់ទុកថាសយចុះអឺសងក៏បានដែរក៏ប៉ុណ្្នឹងសោះនេះយើងឲ្យឯង50000លុយប៉ុណ្្នឹងណាវាលើសថ្លៃឲ្យឯងលក់នំបានមួយថាងទៀតហ៎ និងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃស្មានជីវិតរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិន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 បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពីចនឌីមែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតោតខំត្រូវ អូអត់ស្រួលទេនេះដៃហើមខ្លាំងហ่ะដៃនឹងបាក់ហើយហេតុចឹងធ្វើមកទៅពូខ្ញុំខ្ញុំអត់ដឹងយកអូនខ្ញុំទៅណាទេអូយូដៃញ៉ាំកែវខ្ញុំឃ្លានពេកខ្ញុំឈោងយកដៃយកផ្អែមបាយអត់ទាន់ឆ្អិនបាត់ខ្ញុំយកផ្អែមខូចអីមកកូនប្រាប់បងអើអូនឯងធ្វើឲ្យបងពិបាកទៀតទេយើងកំពុងតែក្រណាហើយបើឡើយបើឡើយអូនឯងបាក់ដៃទៀតហើយ ជែកគ្នាយកទៅគ្រូខ្មែរចុងភូមិណាគ្រូខ្មែរមិននៅទេថ្ងៃនេះនោះតែសិនគាត់នៅទេគាត់ស្អែកទៅគាត់ត្រឡប់មកវិញណាកែស្ដាប់ពូណាទៅយកកណាត់មករុំដៃបងអូនសិនមកណាហើយយកស្រាសយកមករុំយកចាក់លើដៃបងនោះចាចាពូអូយពឹសពឹសម៉ែចៅអើយចៅបាក់ជើងបាក់ពីណាហ្នឹងបាក់ទៅបាក់ជើងបាក់ទៅបងឯងហ្នឹងមានតែបងឯងសោះនេះបាទបងឯងឡើមើលឯងបានតែស៊ីទៅចៅ អូយតាំងជុំដល់លោកឯងឃើញរាល់ថ្ងៃនេះវាជំនាញណាស់មកទៅធ្វើទៅលោកអើយលោកកំរងដៃក៏រំលឹកស្ងៀមទៅណាអូយជំជាដៃណាកែវកំភ្លេចស្អែកយកវាទៅគុំខ្មែរលឺហ៎បើយកទៅពេទ្យក៏ពិបាកដែរគេនឹងវេដាក់ដៃហើយទៅរកគ្រូខ្មែរវាស្រួលជាងអូយជំជាដៃទៅប្រញាប់យកស្រាសមរំបងអូនសិនទៅតោះចាចាពូលឿនឡើង ចូលដៃខ្ញុំឈឺណាស់ខ្ញុំក៏ប្រែកូននៅស្គៀងប្រយ័ត្នឈឺណាកូនសេងមិនអាសេងមកបាក់ហ្នឹងហើយទៅពឹសពេកឃើញទេអត់អីយើងស្រាសសមរុំអត់អីទេហើយវាត្រូវស្បោកែវជិះដៃណាខ្ញុំងាយណាបងកូនជួយខ្ញុំច្រើនពេកអត់អីអូនលើកដៃតិចតិចមកណាបងជួយខ្លួនឲ្យអើយឈឺ បងអំបាក់ដៃខ្ញុំខ្លាំងពេកមើលបានហើយបានហើយបងឈប់ប៉ះហើយដេកទៅណា ចាំបងជួយខ្លួនឲ្យ អ្វីបានក្រៅពីអង្គុយមើលកូនពិបាកម្នាក់ឯងកូនកើតជាកូនម៉ែពិបាកណាស់ទៅហើយធ្វើជាឪពុកផងជាម្ដាយផងជាបងគេទៀតកែត្រូវរែកពុនមើលប្អូនពិបាក សុខចិត្តដើម្បីកូននឹងម៉ែម៉ែអត់បានការតែអង្គុយមើលកូនខ្លួនឯងវេទនា ចាំពេលជាចាំយកទៅនឹមឲ្យគ្រូហើយពេលយកវាទៅផ្ទះទៅបេះស្លឹកកធៀងខេតបុកជាមួយអំបិលពងមាន់ហើយស្រាសរឹតតែវាទៅឆាប់ជាងឿចាលោកតាខ្ញុំធំធត់ជាមួយពាក្យគ្មីតែមានសំណាបងណាឈឺធំតិចណាអូនណាធំតិចដល់ឡើយអូន ចាំតិចណាមកឈឺណា ក៏លះបង់ខំសិនណាអូនចាំបន្តិចជឿជាកុំយំចាំបន្តិចអូនចាំបន្តិចអូនប្រសាងក្រុមលើព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់ គ្រប់យ៉ាងរងាក្តៅខុសត្រូវ អ្នកនៅក្បែរថែខ្ញុំបារម្ភពេលខ្ញុំត្រូវការ កៃបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួឯកា វទៅរកអ៊ំឲ្យជួយទេបើមិនអញ្ចឹងយើងប្រកាសជាដាច់ពូស្លាប់ហើយព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវឈឺណាស់អ្នកជាបងខ្ញុំ ជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងងាយក្តៅ មករកនរណាគេ ហើយពួកឯងមាន ការអីបានមកដល់ផ្ទះយើងទៅព្រឹកចឹងហាមកទាំង4នាក់បងប្អូនលើកតបមកហ្មងឯងពូមីងជួយពួកខ្ញុំផងពួកខ្ញុំកំពុងពិបាកខ្ញុំអត់មានលុយទេពិបាករឿងស្អីទៀតហើយជីវិតរបស់ពួកឯងនេះឃើញតែវេទនារហូតហ្មងអាដូចជាគ្មានថ្ងៃបានស្រួលគេសោះហើយមកដល់ផ្ទះយើងហ្នឹងមានយកបាវយកការ៉ុងអីច្រកអីទៅវិញអត់ហា4នាក់បងប្អូន សុំលុយម្នាក់បន្តិចម្នាក់បន្តិចក៏បានច្រើនដែរហើយនេះម៉ែពួកឯងហ្នឹងប្រើពួកឯងមកធ្វើអញ្ចឹងមែនទេដល់ពេលឈឺធ្វើអីមិនកើតបានដឹកនាងបងប្អូនមុនពេលឈឺមិនក៏មិននាំបងប្អូនមកលេងសាច់ញាតិខាងប្តីផងដល់ពេលឈឺចិត្តងាប់បានមករកគេជួយយើងមិនចូលចិត្តពុកម៉ែឯងទេហើយស្អប់ទៅពួកឯងទៀតពួកអាបកែធ្វើឲ្យគេអាណិតពុកម៉ែជួយពួកខ្ញុំផងទៅអាសែងវាបាក់ដៃ ឥឡូវខ្ញុំអត់បានទៅលក់នំទេខ្ញុំអត់មានលុយក្នុងខ្លួនទេពូណែកាលពីឪឯងនៅរស់យើងនេះចេះតែសន្តោសបណៃជួយលេចជួយកើតព្រោះគិតថាបងប្អូនបង្កើតនឹងគ្នាសាច់ឈាមអាក្រក់ឬល្អក៏នៅតែបងប្អូនគ្នាដែរតែពេលនេះឪរបស់ឯងស្លាប់បាត់ហើយបើយើងនេះជួយក្បាលពួកឯងទៀតណាម៉ែឯងច្បាស់ច្បាស់ស៊ីដែរហើយបាយអត់ពួកវាទេ ឲ្យវាសន្សំណាសំទៅយើងលក់ដូររងថ្ងៃនេះចិញ្ចឹមតកូនយើងចិញ្ចឹមចង់រូបមិនមកជួយឧបត្ថម្ភពួកឯងឯទៀតទេបងមីងអើយជួយពួកខ្ញុំផងទៅខ្ញុំអត់ដឹងថាអូនណាគេទៀតក្រៅពីពងមីងទេឯងអត់ខ្លាំងណាស់កន្លែងចងការមកកណោនោះធនាគារអង្គការមានច្រើនកកុកហើយសើខ្ចីបានច្រើនជាងនេះទៀតឯងចង់ខ្ចីប៉ុន្មានក៏បានដែរ ពួកខ្ញុំអត់មានអីហូបទេពូអូនខ្ញុំវាឃ្លានហើយខ្ញុំអត់បានទៅលក់នំអញ្ចឹងអត់មានលុយទេអើយដេញពួកវាចេញទៅឯងឃើញមុខពួកវានេះស្អប់ដល់មហាអឺវាទៀតមិនចូលចិត្តពួកវាឆាប់នាំបងប្អូនឯងចេញពីផ្ទះយើងឥឡូវទៅចេញព្រមទៅចេញអស់កុំឲ្យយើងឃើញមុខពួកឯងទៀតពូមីងអត់ខ្ញុំផងទៅ សេវាបាក់ដៃខ្ញុំអត់បានទៅលក់នំពីរ3ថ្ងៃហើយណាទៅសុំបាយវត្តស៊ីទៅលោកចិត្តល្អហើយសម្បោបាយមហូបជាងយើងទៀតទៅនាំបងប្អូនឯងទៅវត្តទៅយើងគ្មានស្អីជួយពួកឯងបានទេតើមិនក៏មិនតើ ត់ណាស់ចឹងមីកំសត់អូកែវអាខ្ញុំឈឺដៃណាបញ្ញាពត់ទៀកុំយំអីណាតិចទៀតយើងទៅដល់ផ្ទះឥឡូវហើយធំតិចសិនណាណាតិចទៀតយើងទៅដល់ផ្ទះហើយចាំដល់ផ្ទះបងធ្វើអីឲ្យហូបណា មកស្អុយមែនគ្រាន់តែលោកគ្រូឲ្យតែសភើថ្មីសោះហ្នឹងវានៅអត់តន់សូវយល់ហ្នឹងអ៊ូយបងឈឺណែឯងជាកូនប្រុសឬក៏អត់ហ្នឹងណារបួសប៉ុណ្្នឹងសោះមិនចេះទ្រាំទេអីបងកែវបងឯងយ៉ាងម៉េចអីក្តៅក្តៅណាអូនសាក់ញ៉ាំសិនទៅទោះជាយ៉ាងណាខ្ញុំត្រូវតែចម្លងឲ្យប្អូនរៀនឲ្យបានចាស់មិនត្រូវឲ្យល្ងងដូចជាខ្ញុំទេចូលពូណាកែវកែវមើលប្អូនផងកែវណែបងកែវ ខ្ញុំគិតថាខ្ញុំចង់ជប់រៀនដើម្បីជួយបងនិងអ្នកផ្ទះវិញបងខ្ញុំក៏ចង់ជប់រៀនដែរណែពួកឯងនាំគ្នានិយាយអីហ្នឹងហ่ะសសែងពួកឯងនេះចិត្តដល់អនាគតល្អហើយណាបងប្រាប់ពួកឯងម្ដងទៀតណាថ្ងៃស្អែកយើងមិនប្រកាសថាយើងពិបាកទៀតទេរឿងលុយកាក់ទុកឲ្យបងជាអ្នកចាត់ការនៅក្នុងផ្ទះមិនមែនពួកឯងទាំងអស់គ្នានេះជាអ្នកមកត្រូវកិត្តជំនួសបងទេវាជាការរ៉ាប់រងរបស់បងរូបកាយនេះបើសិន ជាធ្លាក់ជួឯកាទីប្រឹក្សាដែលស្មោះត្រង់